រំគ្រាលះបងជួយគ្នាចែករំលែកក្តីសុខកុំខ្វល់រឿងគេថាធ្វើយកមកសំខាន់អ្នកຕົកបានធូរស្បើយមួយគ្រាអំពើល្អកុំរងចាំថ្ងៃស្អែកត្រូវចែករំលែកក្តីស្រឡាញ់ឲ្យគ្នាកុំរងចាំដល់មានទ្រមហូហៀមានចិត្តជួយគ្នាក៏ជារឿងថ្លៃថ្លា ជំនួយរៃតាន់វេលាអំពើល្អគឺផ្ដើមចេញពីចិត្តហើយកុំកិនខ្វល់រឿងអ្នកនឹងទីត្រូវបន្តជួយអ្នកដល់រងងារតែច្រើនជួយគ្នាកុំបីរំលងហួអំពើល្អពិនសែនមានតម្លៃនាំយើងប្រស្រ័យជាម្ចាស់ទានឲ្យខ្ពស់តោះតោះការគោរពមានកា ឈ្មោះរស់ក្នុងភាពគូ ចាំថ្ងៃស្អែកត្រូវចែករំលែកក្តីស្រឡាញ់ឲ្យគ្នាកុំរងចាំដល់មានទ្រមហូហៀមានចិត្តជួយគ្នាក៏ជារឿងថ្លៃថ្លា

ឈ្មោះរស់ក្នុងព្រាមគុំខ្ញុំធ្វើល្អអ្នកក៏ធ្វើល្អសង្គមបវមានតែទឹកចិត្តមេត្តារួមគ្នាបរិច្ចាគចេះយកអាសា គ្រប់គ្រាបញ្ហា ជំនួយរៃតាន់វេលាអំពើល្អគឺផ្ដើមចេញពីចិត្តហើយកុំកិនខ្វល់រឿងអ្នកនិនទាត្រូវបន្តជួយអ្នកដល់រងងារតែច្រើនជួយគ្នាកុំបីរំលងហួអំពើល្អប៉ិនសែនមានដំឡៃនាំយើងប្រុសស្រីជាម្ចាស់ទៀនឲ្យខ្ពស់ ទទួលការគោរពមានកិត្តិយសសោកស្ដាយគេឈ្មោះរស់ក្នុងភៀមគុំ